ចឹងមែនទេអាត្មាមិនមែនទៅពេញចិត្តលោកទេសយូរទេកាលនោះម៉ោងគេត្រូវប្រចាំងវីដេអូអីហ្នឹងហើយអាចារ្យគាត់ចិត្តតែពយាពេលរីលុយយូរនោះដល់អញ្ចឹងទម្រាំតែបានទេសយប់ជ្រៅហើយមុំតែទេសជាប់អាជាអាត្មាជាតែកាលលេមើលម៉ោងឧទាហរណ៍ថាបើប្រចាំងវីដេអូហ្នឹងតាំងពីម៉ោង8អីទៅវាបានច្រើនរឿងបន្តិច ហើយដល់លោលោកទេសដល់ម៉ោង10អីខាតអស់មួយរឿងចឹងទៅមិនទៅសบายចិត្តលោកទេយូរទេអញ្ចឹងពាក្យថាស្ដាប់ លោកទេឬក៏ស្ដាប់ធัวហ្នឹងយើងឮយូរហើយអញ្ចឹងនៅក្នុងការគិតរបស់យើង កាលណា ពាក្យថាស្ដាប់លោកទេយើងអង្គុយស្ដាប់ហើយលោក ជាទេសអញ្ចឹងទៅ ទេតាំងពីដើមទៅលោកនិយាយចេះនិយាយទៅរហូតដល់ចប់អេវ៉ាំងក៏ចប់ទៅមែនទេហើយយល់ក៏យល់ទៅមិនយល់ក៏ហីទៅតែទេហើយហើយមកអញ្ចឹងហ្នឹងហើយដឹងទៅស្ដាប់លោកទេហ្នឹងហើយហ្នឹងហើយអាហ្នឹងដែលថ្មចង់និយាយថាទៅពាក្យស្ដាប់ធម៌ដែលយើងធ្លាប់ដឹងពីមុនហ្នឹងមិនម៉េចអញ្ចឹងយើងធ្លាប់ឮយូរហើយពាក្យស្ដាប់លោកទេជាងកែល យើងនៅតាមស្រុកជនបទអីហ្នឹងតែងឮចាស់ចាស់ថាកូនឯងនៅចាំផ្ទះសិនម៉ែទៅស្ដាប់លោកទេសសិនចាំម៉ែស្ដាប់លោកទេសចប់ចាំម៉ែមកវិញចាំកូនឯងទៅមើលវីដេអូមែនទេអញ្ចឹងទៀតហើយទេសហ្នឹងតាមដែលអាត្មា ដឹងមិនមែនទេសយកបញ្ញាពេលស្ដាប់ហ្នឹងទេគាត់សំបញ្ញាទុកជាតិក្រោយនោះទេមែនទេ ហើយជាតិហ្នឹងចេះចេះទៅមិនចេះហើយទៅពីព្រោះអីពីព្រោះអាត្មាវាឆ្លងកាត់មើលបួសតាំងពី92មកឥឡូវវា9អា9ស្អីទៀត2018 26ឆ្នាំនឹង27 លោកអីលោកទៅឥឡូវតាយទៅឥឡូវមានចៅអីកូនច្បងបោះបងប្រុសអាត្មាហ្នឹងកូនទី2កូនទី2មានកូនទៅទៀតហើយអូទី3កូនទី3មានកូនទៅទៀតហើយហ្នឹងអញ្ចឹងវាទៅជាចៅហើយមិនអីទេហៅចាពីមុន ពីមុនហៅលោកតាមកប្រកាន់បន្តិចពេលឥឡូវវាខ្លាចយតាមែនអឺប៉ុន្តែដែលអាត្មាចង់និយាយរឿងហ្នឹងដើម្បីបដូរបរិយាកាសឬក៏បដូរចំណាប់អារម្មណ៍ថាអាត្មា មិនទេតាមរបៀបយល់យល់ទៅមិនយល់ហីទៅទេ ស្ដាប់មួយថ្មតល active តិចមានន័យថាញាតិញោមតែស្ដាប់ព័ត៌មានតែមើលព័ត៌មានទេព័ត៌មានអីក៏ដោយដូចព័ត៌មានតាម Facebook ក៏ដោយព័ត៌មានតាមទូរទស្សន៍ក៏ដោយដែលមើលហើយបើមើលហើយអត់យល់សោះហ្មងមើលទៀតទេឧទាហរណ៍ថា យើងអត់ចេះបារាំងឬក៏អត់ចេះភាសាអារ៉ាប់អីគេនិយាយអារ៉ាប់យើងចេះតែមើលរហូតចឹងទៅអត់មើលអត់មើលទេមើលយើងមើលជាលក្ខណៈភាសាគោប៉ុន្តែឲ្យតែយល់ប៉ុន្តែបើអត់យល់សោះហ្មងមើលអត់យល់អត់មើលហ្នឹងហើយចឹងស្អីទៀតក្រៅតែពីរឿងទេសនាមួយញាតិញោមតែមិនយល់ញាតិញោមអត់ធ្វើទេតែបើរឿងទេសនាមួយមិនយល់ក៏ស្ដាប់ដែរនេះអាឆ្ងល់ ឃើញទេសូមបីតែស្ដាប់ចម្រៀង វាទល់តែព្រោះដែរមែនទេរើសទៀតរើសខ្លះចូលចិត្តស៊ីនស៊ីសមុទ្រទៅ ខ្លះចូលចិត្តអីចម្រៀងសម័យឥឡូវទៅបើមិនព្រោះអត់ស្ដាប់ទេអាត្មាសង្កេតឃើញអញ្ចឹងថា ការស្ដាប់របស់ញាតិញោមក្រៅទៅពីរឿងស្ដាប់លោកសោធរក្រៅទៅពីរឿងស្ដាប់លោកទេសស្អីតែមិនចូលចិត្តញាតិញោមស្ដាប់ទេ ប៉ុន្តែបើលោក ទេសនាបរោះក៏ស្ដាប់មិនបរោះក៏ស្ដាប់យល់ក៏ស្ដាប់ មិនយល់ក៏ស្ដាប់ស្ដាប់ទាំងអស់ដល់បូកសរុបទៅអាចារ្យថាបានអនិសង្ឃកើតបញ្ញាទៅជាតិក្រោយអាជាតិនេះអាម៉េចអាម៉េចទៅនឹងអាជាតិនេះមិនដឹងក៏បានដែរ ប៉ុន្តែឥឡូវហ្នឹងអាត្មាដែលនិយាយរឿងហ្នឹងចង់និយាយថា ដែលអាត្មាចង់ឲ្យញាតិញោមកើតបញ្ញាចង់ឲ្យញាតិញោមស្ដាប់យល់ស្ដាប់ថ្ងៃហ្នឹងចង់ឲ្យយល់ថ្ងៃហ្នឹងចឹងណាមិនស្ដាប់ឥឡូវយល់ស្អែកឬក៏ឆ្នាំក្រោយទេតែបើថាលោកមិនតន់យល់ស្ដាប់ថ្ងៃស្អែកទេអាហ្នឹងវាជារឿងធម្មតាប៉ុន្តែបើថាចាំជាតិក្រោយអាត្មាអត់សង្ឃឹមសោះហើយ ជាតិនេះជួបគ្នានិយាយស្ដាប់គ្នាប៉ុណ្ណឹងយល់មិនកើតទម្រាំតែជាតិក្រោយឥឡូវចូលប្រធានបទថាស្អីជាធរពីព្រោះនៅក្នុងទស្សនៈនៃប្រជាជនខ្មែរយើងដែលស្ដាប់ធរឲ្យ តែលឺនិទានរឿងពាក់ព័ន្ធនឹងពពុទ្ធ ឬក៏តេតោតេតងនឹងពាក្យបល័យអីហ្នឹងហៅថាធរឯងមែនទេហ្នឹងហើយយល់មិនយល់គេប្រើពាក្យមួយថាបើមិនជឿកុំប្រមាទពាក្យនេះបិទអត់ឲ្យគេគិតហ្មងទោះបីពិតក៏ដោយមិនពិតក៏ដោយកុំខ្វល់កុំចេះថាអាហ្នឹងបិទបិទមិនឲ្យយើងគិត ចឹងញាតិញោមស្ដាប់ធម៌ដែលបានអានិសង្ឃស្ដាប់ធម៌ដែលកើតបញ្ញា ស្ដាប់ទៅដឹងហ្មងកន្លែងណាយល់កន្លែងណាមិនយល់កន្លែងណាយល់ក៏ល្អកន្លែងណាមិនយល់ត្រូវតែសួរស្អីជាធម៌ឥឡូវអាត្មាសួរញាតិញោមស្អីជាធម៌ មុននឹងញាតិញោមមកស្ដាប់ធម៌តើញាតិញោមមានធម៌អត់អីគេធម៌ណែឥឡូវចាំយកពាក្យបន្តិចតិចថាធម៌គឺធម្មជាតិពាក្យថាធម៌ហ្នឹងគឺធម្មជាតិធម្មជាតិគឺអ្វីដែលមាន ពិតស្អីក៏ដោយឲ្យតែមាន ពិត នៅក្នុងโลกនេះហៅថាធម៌ អញ្ចឹងការស្ដាប់ធម៌ដើម្បីកើតបញ្ញាគឺព្យាយាមយល់របស់ពិតភ្នែកឥឡូវចូលក្នុងនេះដាច់បាត់មួយមើលទៅអត់ទូទៅអូយហ្នឹងមើលទៅច្បាស់ណាស់ ឥឡូវមើលជាងឃើញធัวណែវត្ថុអានឹងគ្រាន់តែពាក្យបច្ចេកទេសបន្តិចទេបើយើងនិយាយឲ្យងាយមកគឺភ្នែក ហ្នឹងហើយអ្នកចេះខ្មែរបល័យមើលបល័យទៅចេះអង់គ្លេសមើលអង់គ្លេសដែរអង់គ្លេសមើលពួកបាបណាស់ចេះបល័យហ្នឹងហើយអាយមានទេយើងភ្នែកមានទេភាសាធោហៅថាចក្ខុជី នឹងឥឡូវយើងមើលឲ្យរួចសិនណាចក្ខុវត្ថុថាថាងអស់គ្នាមើលចក្ខុវត្ថុសោតវត្ថុមិនសោវត្ថុទេសោតវត្ថុហ្នឹងខៀនអ្នកវត្ថុជីវហាវត្ថុកាយវត្ថុហតយវត្ថុនឹងហតយហរតីយោ ហើយបេះដូងហ្នឹងហើយចឹងភ្នែកត្រចៀកច្រមុះអណ្ដាតកាយចិត្តឥឡូវយើងមើលពាក្យថាចក្ខុនឹងជាភាសាធម៌សម្រាប់និយាយប៉ុន្តែចក្ខុមែនទេនៅលើអញ្ចឹងឬក៏នៅញាតញោមនៅញោមកណ្ដាល អញ្ចឹងធัวនៅណាធัวបើនិយាយថាពីភ្នែកភ្នែកនឹងឯងជាធัวជាចក្ខុជាភ្នែកមានទេមានពិតទេមានឃើញទេធัวគឺធម្មជាតិអ្វីដែល មាន ពិតនៅក្នុងជីវិតរបស់យើងអញ្ចឹងអាត្មាក៏ឲ្យយោបល់បន្ថែមថា ពាក្យថាស្ដាប់ធัวគឺស្ដាប់អំពីអ្វីដែលមាន ពិត ហើយយើង អាចពិសោធន៍បាន ហើយយើងអាចដឹងបានថានៅណាភ្នែកមាននេះញាតិញោមមានគ្រប់គ្នាមានអីថានឹងភ្នែកតិចច្រមុះអណ្ដាតកាយទូទាំងកាយហ្នឹងនេះតាំងពីលើដល់ក្រោមហ្នឹងមានហតិយវត្ថុបេះដូងមាន មានទេហ្នឹងហើយចឹងធัวទាំងឡាយសរុបមកមានប៉ុណ្ណឹងដែលយើងរស់នៅ ដឹងរឿងដឹងរាវគ្រប់គ្នាដោយសារមានរបស់ហ្នឹងបើអត់មានភ្នែកឃើញរូបទេអត់មានតិចដឹងគេជេរទេដឹងគេនិយាយដើម ដឹងគេលៀបពួរដឹងគេមួលកាច់ឯង អត់មានចំោះមានធុំក្លិនក្រអូបធុំក្លិនមិនក្រអូបអីមានទេហ្នឹងជីវហាអណ្ដាត មានដឹងឆ្ងាញ់មិនឆ្ងាញ់ទេបើអត់អានោះដូចមនុស្សខ្លះដែលគាត់ខូចអាអណ្ដាតលេបលែងចូលទៅ គេមិនចោះកំពុងដាក់អាហារអញ្ចឹងទៅដល់ចំណុចហ្នឹងពាក្យថាឆ្ងាញ់ឬអត់គាត់លែងដឹងហើយពីព្រោះកន្លែងដឹងឆ្ងាញ់ឬអត់អណ្ដាតដឹងរសជាតិ កាយវត្ថុកាយវត្ថុហ្នឹងគឺសំដៅទូទាំងកាយទាំងអស់ទាំងក្រៅទាំងក្នុងបើសិនជាអត់មាន កាយនឹងទេមានដឹងតិចឯងក្តៅឯងមានលាកភ្លើងឯងអត់ទេឃើញធោះជារឿងសាមញ្ញក្នុងជីវិតទេប៉ុន្តែបើយើងមិនដឹងយើងជាដើររោធោះ ជីស៊ីក្លូដើររត់ធោះចាស់និយាយថាម៉េចចាស់និយាយថាធោនៅវត្តរកធោឲ្យរត់នឹងកាយហើយបើចង់ឃើញបាយឲ្យបើកឆ្នាំងអញ្ចឹងមិនចង់បានវត្តឯមិញលឺមានក៏ល្អមិនមានក៏ល្អដែរវត្ត ខ្មែរគិតទេណាមានវត្តរវល់ច្រើនហើយគ្នាយើងតិចហ្នឹងបិណ្ឌបើមានក៏ល្អតែមិនហាមទេបើកាន់ថាតែមានដឹងតែរវល់ច្រើនណាហើយប្រហែលជាមានរឿងឆ្លោះគ្នាទៀតដោយសារតែមានវត្តប៉ុន្តែបើវត្តធ្វើតាម ដំណើរវត្តត្មង ងាយឆ្លោះគ្នាទេវត្តបើប្រែមែនតែនថាកន្លែងប្រតិបត្តិសិក្សាប្រតិបត្តិបើធ្វើដើម្បី សិក្សាប្រតិបត្តិមានរឿងអីឆ្លោះគ្នាហើយរឿងឆ្លោះវាជារឿងរបស់កិលេសហើយបើយើង ប្រតិបត្តិដើម្បី កំចាត់បងកិលេសវាបានស្អីទៅឆ្លោះគ្នាទៀតនឹងដល់ធ្វើទៅវាចង់បានមុខបានមាត់រៀងខ្លួនប្រជែងគ្នាទៅអាហ្នឹងហើយដែលយើងអត់មានកិច្ចប្រតិបត្តិត្រូវតែឆ្លោះគ្នា ព្រោះកន្លែងហ្នឹងអាអង្គការចាត់តាំងក៏វាមិនច្បាស់អីទៅពេញចិត្តទៅមិនពេញចិត្តអញមិនទៅស៊ីបាយរៀងខ្លួនមែនទេមិនមែនដូចទៅធ្វើការនៅក្រុមហ៊ុនទេណាធ្វើការក្រុមហ៊ុនតកែស្ដីឲ្យតិចតួចនៅទៅ ទៅវត្តទៅទៅបន្តិចអញទៅមានអស់ប្រាក់ខែស្អីចាំមិនថាវត្តមានក៏ល្អមិនមាន ក៏ល្អបើមានក៏ល្អបើទល់តែមានហើយសិក្សាប្រតិបត្តិតែបើមានហើយមិនដើម្បីអញ្ចឹងទេវាទៅជាទំនួនឲ្យយើងពិបាកត្រូវរស់ដីត្រូវរស់សេនាសនៈហើយបើមាន លោកត្រូវចាំលោកទៀតឃើញបាទទៅទៀតមកពីអាត្មា វាអត់ active ជាមួយវាវាងោ ហ្នឹងហើយឥឡូវថ្ងៃហ្នឹងចេះ អំពីវត្ថុវត្ថុយើងធ្លាប់ប្រើដែរតាពាក្យហ្នឹងសាមញ្ញអឺបើយើងនិយាយពីវត្ថុសាមញ្ញគឺរបស់នេះរបស់នោះជា things ណាប៉ុន្តែវត្ថុក្នុងទីនេះ ប្រែថាជាទី អាស្រ័យនៃចិត្តចិត្តវាអាស្រ័យនៅតំណឹងហៅថាវត្ថុអឺ ចក្ខុវិញ្ញាណចិត្តឃើញវាអាស្រ័យនៅនឹងភ្នែកបានភ្នែកហ្នឹងហៅថាចក្ខុវត្ថុនឹងរបស់សម្រាប់ជាទីកើតនៃចិត្តហៅថាវត្ថុពុទ្ធមាសរសេរមិនអស់ហើយចាំមិនមិនមើលឡាយហ្មងទៀតទៅ ហើយជាសង្កេតញាតិញោមយល់តធោប៉ុណ្្នឹងគឺជាចំណុចចាប់ផ្ដើមដែលទៅរកធោពិតមែនតែនធោពិតតែបើកាលណាបញ្ញាយើងវាចាប់បានប៉ុណ្ណាជារឿងរបស់យើង ទៅស្អីវាមកតាមវាមកប៉ះវត្ថុនឹង six objects អារម្មណ៍អង់គ្លេសប្រើពាក្យថា object visible object រូបារម្មណ៍រូបារម្មណ៍គឺរូបញញុំកំពុងមើលទៅលើអញ្ចឹងឃើញរូប បើរូបនឹងវាមិនប្រកបឆ្លុះចូលមកក្នុងភ្នែកយើងទេយើងឃើញវាទេអត់ទេរូបនឹងឯងជាធរចឹងរាល់ពេលញាតិញោមបើកភ្នែកខ្វាច់ឃើញធរបាត់ហើយតាំងតែពីទៅកើតមកម៉េះគ្រាន់តែអ្វីដែលយើង ខ្វះគឺ ខ្វះការយល់ដឹងពីវាតែប៉ុណ្ណោះអញ្ចឹងធោះក្នុងជីវិតអត់មានខ្វះណា រូបមានទេមានហ្នឹងរូបគឺរូបភាព visible object មានន័យថាអ្វីដែលអាចឃើញដោយភ្នែក visible ដល់តាមមកប៉ះនឹងតិចស្អីគេនឹង audible object នឹងឬក៏ sound សំឡេងហ៎សត្វទាតែប៉ុន្តែវាសត្វទារោ អសរវាជាប់គ្នាទៅសត្វទាទៅហ្នឹងសត្វទាសត្វទាដល់ទី3បានជើងធោហ្នឹងឃើញវាមករាល់ថ្ងៃឃើញធោនៅក្នុងជីវិតរាល់ថ្ងៃហ៎ហើយយើងប្រាថ្នាទៅឃើញធោឯណាឥឡូវហ្នឹង ហ្នឹងហើយអារម្មណ៍6វាមកបហាវត្ថុ6មិញហ្នឹងអាមុនមិញណាណាអញ្ចឹងយើងមើលទី1វានៅមានប្រយោជន៍សម្រាប់យើងដោយសារយើងនៅមានភ្នែកបើសិនជាបាត់ភ្នែកវត្តមានអាទី1ហ្នឹងក៏អស់សម្រាប់យើងដែររូបភាពទាំងឡាយសខ្មៅក្រហមលែងមានប្រយោជន៍សម្រាប់យើងហើយពិភពលោកហ្នឹងយើងបាត់មួយផ្នែក ឃើញទេកាលណាយើងនិយាយពីពិភពលោកយើងសម័យទៅឃើញទៅឃើញអាស្អីស្អីនោះប៉ិនពិភពលោកមែនតេនគឺលោក6នេះឯងដែលយើងដឹងថាយើងឃើញពិភពលោកហ្នឹងណាគឺលោក6នេះឯងលោកភ្នែកតិចច្រមុះណាតកាយចិត្តឬក៏លោករូបដែលយើងឃើញហ្នឹងសំលេងដែលឮហ្នឹងក្លិន ដែលមកប៉ះចំមុះហ្នឹងរសជាតិ attention object នេះមានន័យថាស្អីដែលយើងមកប៉ះប្រកបដល់កាយរបស់យើង ជាក្តៅជាតិចដឹងរឹងទន់នោះឥឡូវខោកដៃនឹងជាងមកផាំងមើលដឹងរឹងហ៎អារឹងខ្លាំងដែលរហូតដល់យើងឈឺហ្នឹងមិនមែនភ្នែកដឹងមិនមែនតិចដឹងមិនមែនច្រមុះដឹងដាតដឹងទេកាយណា body អហើយនឹងចុងក្រោយធម្មអារម្មណ៍ cognizable object គឺរឿងដែលចិត្តគិតទាំងអស់មានគិតឃើញទេឥឡូវអាត្មានិយាយពីស្រុកខ្មែរផ្សារថ្មីផ្សារថ្មីដែលឃើញផ្សារថ្មីដែរទេ ប៉ុនវាកំពុងប្រកាសមួយភ្នែកយើងឥឡូវហ្នឹងអត់ទេប៉ុនចិត្តយើងរីខតទុកអញ្ចឹងដែលកំពុងគិតដល់ផ្សារថ្មីឥឡូវនេះមិនមែនភ្នែកមិនមែនតិចមិនមែនច្មោះមិនមែនដាតមិនមែនកាយទេគឺចិត្តចិត្តតែមួយមុខឯងពេលហ្នឹងណា ឥឡូវមានឃើញណាអត់មានឃើញសារសារថ្មីណាឥឡូវនេះ we record ទុក record នឹង record ទុកនៅក្នុងចិត្តរបស់យើងវាអត់កំពុងប្រកាសតាមភ្នែកទៀតទេឃើញទេហ្នឹងហើយសំលេងឡានម៉ូតូឆ្វេងឆ្វាយអីក៏មិនកំពុង តែប្រកាសក្នុងតិចនេះដែរតែយើងចាំថាអូក្បែរផ្សារថ្មីលេខទីតតទីតតអានឹងចាំ ក្នុងចិត្តទេ ចិត្តវា record ទុកអញ្ចឹងបានមានទ្វាមួយទៀតនេះអញ្ចឹងអាត្មាបានដាក់ទៅអឺនេះទ្វាអញ្ចឹងថ្ងៃហ្នឹងញាតិញោមអាចរៀនពីវត្ថុរៀនពីអារម្មណ៍រៀនពីទ្វាអញ្ចឹងរូបអំបញ្ញមិញ visible object បាញ់មិញតើវាចូលមកក្នុងយើងដើម្បីឲ្យយើងឃើញយើងដឹងហ្នឹងចូលមកតាមទ្វារណារូបភាពចូលតាមភ្នែកឬក៏តាមត្រចៀករូបភាពចូលតាមភ្នែកឬក៏ចូលតាមមាត់តើញាតិញោមយកច្រមុះទៅដឹងរូបភាពឬក៏យកភ្នែកទៅឃើញរូបភាពភ្នែកឃើញទេ ចឹងវាមានទ្វាររបស់វា idol ទ្វារភ្នែក six doors of consciousness consciousness ហ្នឹងគឺចិត្តហ្នឹងឯងជាការយើងប្រាប់ពាក្យធម្មញ្ញដល់ទៅទ្វារតិចសម្រាប់ទទួលអីគេសំលេងអញ្ចឹងវាមានទ្វារវាមានស្អីគេត្រឹមត្រូវហ៎ មកកាផ្លេយើងនឹងមានមាន វិធីចិត្តកើតឡើងអត់ច្រឡំគ្នាទេសំលេងមកតិចរូបមកភ្នែកក្លិនមកច្រមុះរសជាតិមកអណ្ដាតក្តៅតិចមកគឺកាយហើយបើថាចង់ពិចារណារឿងអីផ្លូវចិត្តមិនមែនរឿងពិចារណាឃើញ តាមភ្នែកទេភ្នែកអត់ចេះពិចារណាអីទេ ត្រឹមតែឃើញអញ្ចឹងហើយបានយើងគេដាក់សំណួរមួយមកយើងឃើញអសរសំណួរទាំងអស់អ្នកខ្លះមើលទៅយល់អ្នកខ្លះមើលទៅអត់យល់អសរឃើញប្រហែលគ្នារូបភាពឃើញច្បាស់ប្រហែលគ្នា មិនបាន ខ្លះឃើញហើយយល់ខ្លះឃើញអត់យល់ថាធម្មធាតុឃើញនឹងអត់ចេះយល់ទេយល់គឺចិត្តគិតពិចារណាបញ្ញាយល់ទេចាំបានខ្លះ ឃើញធម៌ត្រូវរៀនពីពីតំណឹងទៅនៅពេលដែលញាតិខ្ញុំយល់ពីតំណឹងទៅនឹងឃើញ ថាធម៌នៅគ្រប់ទីកន្លែងហើយងាយ ក្នុងការគិតក្នុងការពិចារណាហើយឲ្យតែធម៌នឹងនៅមានរូបមន្តនឹងនៅមានយើងអាចប្រតិបត្តិក្នុងជីវិតរាល់ថ្ងៃឥឡូវអានឲ្យត្រូវទាំងអស់គ្នាមកចក្ខុទ្វាសោតទ្វាខៀនអ្នក ទ្វាជីវហាទ្វាកាយទ្វាមនោទ្វានឹងចឹងឥឡូវឧបមាដូចផ្ទះយើងមានទ្វាហ្នឹងហើយនៅពេលដែលភ្លៀងសាចមកយើងអត់បិទទ្វារតើយើងត្រូវបន្ទោសភ្លៀង ឬក៏បន្ទោសរឿងយើងមិនបិទទ្វារឧទាហរណ៍ទៅយើងនៅម្នាក់ឯងយើងនៅម្នាក់ឯងណាបន្ទប់ខ្លួនឯងបើកបង្អួចបើកទ្វារហើយពេលភ្លៀងវាវាសាចចូលតើកំហុសពិតប្រកបនៅលើភ្លៀងឬក៏រឿងដែលយើងអត់បិទពួយបិទទ្វារ ហ្នឹងហើយនឹងរកឃើញតិចតិចឃើញធัวហើយឃើញកន្លែងថាខុសពិតប្រកបឬកន្លែងការពៀពិតប្រកបនៅតាណាដូច្នេះមកទីហោរឿងអីមិញហ្នឹងហើយ អត់បិទទ្វារវាសាចូលមែនទេវាសាចូលឥឡូវយើង គិត ពីរឿងភ្លៀងនឹងដដែលហើយនឹងទ្វារដដែលរឿងដែលយើងអាចធ្វើបាន ការបិទទ្វារឬក៏ទប់កុំឲ្យភ្លៀង នងហើយនងហើយនងហើយកន្លែងចង់និយាយដល់កន្លែងចង់និយាយយើងរាល់ថ្ងៃយើងចូលចិត្តទៅទប់កុំឲ្យភ្លៀងតែភ្លេចបាត់ទ្វា ចង់តែទប់កុំឲ្យភ្លៀងតែភ្លេចប្រក់តបលឲ្យចិត្តអញ្ចឹងយើងម្នាក់ម្នាក់សឹមមានខ្លួនមានអីដែលត្រូវគេនិយាយដើមហ្នឹងមែនទេមែនទេមានត្រូវគេនិយាយដើមទេហ្នឹងហើយ ហើយតាមចេតនារបស់យើងដែលមិនសិក្សាពីរឿងហ្នឹងណាយើងធ្វើម៉េចកុំឲ្យគេនិយាយពីយើងរឿងដែលធ្វើកុំឲ្យគេនិយាយពីយើងហ្នឹងស្មើនឹងយើងទៅទប់ភ្លៀងកុំឲ្យវាធ្លាក់ហ្នឹងហើយប្រក់ផ្ទះយើងឲ្យចិត្តឬក៏បិទទ្វារឲ្យចិត្តហើយនឹងទប់ភ្លៀងទាំងមេឃណាងាយធ្វើជាងបិទទ្វារយើងធ្វើកប៉ោលចិត្តនងហើយនងហើយ ហើយណាដែលធ្វើទៅដឹងថាបាន គឺបិទទ្វារយើង ប្រក់ផ្ទះទ្វារយើងមិនមែនទៅទប់ភ្លៀងទេទប់មិនជាប់ទេនឹងហើយជាធម្មជាតិធัวទាំងឡាយជាអនត្តានឹងណាព្រះអង្គថាវាមិននៅ ក្នុងបង្គាប់របស់យើង តែចិត្តយើងហ្នឹងថ្ងៃនេះយើងថាអញ្ចេះជួនកាលស្អែកឡើងវាទៅយើងចោះ ចុះទម្រាំតែអ្នកដតីដែលគេគិតយ៉ាងនេះគេនិយាយយ៉ាងនេះពីយើងទៅយើងទៅកំងគេឲ្យនិយាយពីយើងមិនកើតហ្នឹងហើយផ្សាយបានក៏ប៉ុន្តែ បំណងដែលចង់បានលទ្ធផលនៅតែមិនដូចចង់ឧទាហរណ៍ថាឲ្យគេផ្សាយយើងចង់ឲ្យគេឃើញពី production របស់យើងនឹងល្អផ្សាយឲ្យលក់អត់ដាច់ក៏មានដែរ វានៅតែមិនតាមបំណងយើងណាឬក៏យើងសង្ឃឹមបានតែ100វាទៅជាបាន200ក៏មានដែរវាលើសគេណា unexpected result អានឹងវាបានលើសអញ្ចឹងគ្រប់យ៉ាងកើតពីបច្ច័យញាតិញោមមកពីផ្ទះមិនបានគិតថានឹងឃើញរូបហ្នឹងឯណាអាមាដឹងដឹងគាត់មែនទេឥឡូវស្រាប់តែឃើញឥឡូវមិនបានឃើញ ថារឿងទាំងឡាយតើវា ដល់ព្រមវាត្រូវឃើញអញ្ចឹងវាត្រូវឃើញអញ្ចឹងប៉ុន្តែធ្វើឲ្យចិត្តកំទើសកំតោះជាមួយមើលមានន័យថាព្រមមើលវាព្រមទទួលវាបើយើងថាទេអញមកនឹងមិនចង់ឃើញអញ្ចឹងណាអញកង់ឃើញរឿងស្អីអាហ្នឹងកើតទុកឃើញកើតទុកទេអញស្មានតែមកឃើញឯណារឿងវ័យគ្នាអីល្អមើលឃើញរឿងប្រចាំងអញ្ចឹងអញ្ចឹង រូបហ្នឹងវានៅតែប៉ុណ្្នឹងប៉ុនសំខាន់យើងទទួលវាបានអត់ចឹងបានជាមនុស្សដ៏ខ្លាំងដែលពពុទ្ធហៅថាជាអធិរាជមនុស្សឬថាជា ព្រះរាជាដ៏ធំ ដែលមានភាពឯករាជ្យពិតប្រាកដតើជាព្រះរាជាដូចម្ដេចអត់ដឹងទេ ថ្មចង់ឲ្យញាតិញោមខ្លាយជាស្ដាច់ប្រភេទហ្នឹងទាំងអស់ទេមិនបាច់ធ្វើបន់ទេស្ដាច់ហ្នឹងតើញោមព្រមធ្វើកើតឥឡូវនោះស្ដាច់មែនតើណាញាតិញោមខ្លាយជាព្រះរាជនីទៅនឹងក្សត្រិយានីទៅហើយញោមប្រប្រហើខ្លាយទៅជា Super King នឹង No no not ស្ដេចលខោនអាត្មានិយាយរឿងហ្នឹងឲ្យស្ដាប់ រឿងកូនស្រីស្ដេចនាគរាជហ្នឹងស្អាត ហើយគេបើកកន្លះខែម្ដង ទៅ ប្រឡងច្រៀងដោះស្រាយសំណួរនរណាឆ្លើយសំណួរនឹងចេញ បានកូនកមុំនាគស្អាតប៉ុន្តែប្រុសប្រុសហ្នឹងច្រៀងវាមិនត្រូវ ឆ្លើយវាមិនត្រូវគេសួរថា តើព្រះរាជាដូចម្ដេចដែលហៅ ថា Super King ឬក៏ជាព្រះរាជាធំជាងគេលើផែនដីខ្លះគេថាអូ មានកងតបច្រើន មានអំណាចច្រើនមានទ្រពច្រើនមានស្អីស្អីគ្រប់យ៉ាង គេហៅថា ស្ដេចធំ not the answer ដល់ពេលមួយព្រះអង្គបានត្រាស់ បរោះម្នាក់ហ្នឹងគេដើរទៅប្រឡងជួបព្រះអង្គព្រះអង្គសួរទៅណាខ្ញុំព្រះអង្គទៅប្រឡងចម្រៀងឆ្លើយសំណួរកូនស្រីអ្នកកៃឡូវាបានធ្វើប្តីគេហើយបានព្រះអង្គសួរមកគេគេសួរថាម៉េចចម្រៀងហ្នឹងដល់ព្រះអង្គស្ដាប់មកថាអូហើយចាំឯងចង់ឆ្លើយថាម៉េចដល់ព្រះអង្គស្ដាប់ចម្លើយថាមិនជាប់ទេចម្លើយហ្នឹង ទៅធ្លាក់ទៀតលើគេសួរថាកឹងសុអធិបតីរាជា ពាក្យបល័យណាសួរថាតើព្រះរាជាដូចម្ដេចដែលឈ្មោះថា ជាព្រះរាជាដ៏ធំបំផុតជាដាច់រហូត ជួយសាថុចវាតិចតិចបានមិនរលត់ចាំចាំសំណួរឯងមិនថាតើព្រះរាជា ដូចម្ដេចដែលឈ្មោះថាជាព្រះរាជាធំ ជាងគេក្នុងលោកនេះ ដល់តែចម្លើយឆាត់ទ្វេរាធិបតីរាជាឆាក់នឹងប្រែទៅ6ទ្វេនេះទ្វេ6នេះថាបុគ្គលណា ដែលអាច គ្រប់គ្រងទ្វារ6នេះបាន បុគ្គលនោះឈ្មោះថាអធិរាជបុគ្គលនោះឈ្មោះថាជាបុគ្គលដ៏ធំអស្ចារ្យក្នុងโลกនេះគ្រប់គ្រងទ្វារ6បាន គឺទ្វារភ្នែកតិចច្រមុះអណ្ដាតកាយចិត្តថ្មិញមានដឹងរសជាតិស្អីវា ឥឡូវដកតណ្ដាតចេញទៅពីបើដឹងប្រៃដែលទ្វាកាយកន្លែងនេះ គឺចង់សំដៅថាដឹងរសជាតិហ្នឹងថ្មិញហ្នឹងវាចាក់ចូលជាមួយនឹងកាយថ្មិញដឹងតែក្តៅឬក៏រឹងដាក់មកផាំងទៅបាក់ថ្មិញឈឺប៉ុណ្ណឹងឯងវាអត់ដឹងអីទេថ្មិញសម្រាប់តែទំពាដូចអំបិលបើយើងចង់ដឹងអំបាយអំបិលដែលប្រៃយើងយកមកខាំនឹងថ្មិញកុំឲ្យប៉ះអណ្ដាតដឹងប្រៃអត់ទេ ដល់ទៅប៉ះអណ្ដាតហើយអណ្ដាតហ្នឹងទល់តែមានជាតិផ្សើមបើអណ្ដាតស្ងួតចេះអំបិលក៏ស្ងួតដាក់លើអណ្ដាតក៏អត់ដឹងដែរហ្នឹងហើយដូចអំបិលដាក់លើกระดาษចឹងវាអត់ជ្រាបអាចដឹងរសជាតិទល់តែជ្រាបចូលបើត្រូវនិយាយនិយាយច្រើនទៀតឧទាហរណ៍ភ្នែកឃើញចឹងវាត្រូវមានកត្តា4ដែលត្រូវឃើញទី1ភ្នែកយើងល្អភ្នែកយើងនៅល្អហើយយើងបើកភ្នែកទី2មាន រូបនឹង នៅ ពីមុខយើង ចំភ្នែកទៅចោលទៅនឹងបើរូបនៅពីក្រោយឃើញអត់ទេទី3មានអាឡូក light ពន្លឺបើសិនជាបើកភ្នែករូបនៅពីមុខប៉ុនល្ងិតឆឹងឃើញអត់ទេឃើញពាក្យថាធោទាំងឡាយកើតពីបច្ច័យនឹងអញ្ចឹងទល់គ្រប់មកកាផ្លេរបស់វានឹងហើយបានបានវាឃើញ ហើយទល់តែ focus ទៀតនៅក្នុងការឃើញឧទាហរណ៍លើញាតិញោមប្រហែលអ្នកហ្នឹងអាត្មាចោលភ្នែកទៅវានៅ ក្នុងភ្នែកអាត្មាទាំងអស់ប៉ុន្តែច្បាស់វាទល់តែអាត្មា focus លើនរណាហើយសូម្បីតែនៅក្នុងមុខញាតិញោមតែមួយហ្នឹងជួនកាលអាត្មាមិនដឹងមានបញ្ជ្រួយប្រមាណបើអាត្មាមិនចាប់អារម្មណ៍ទេអញ្ចឹងវាច្បាស់ចំតាណាដែលអាត្មាបដោតទៅលើហ្នឹងហៅថាមនសិការៈវាទល់បដោតទៅណាទៅណាហ្នឹងតាមតជាក៏ត្រូវអាស្រ័យអង្គ4ដែរ បានបានលឺនឹងចេញណាទី1តិចយើងនៅល្អទី2មានសម្លេងមកមិនអោយប៉ះអត់ប៉ះហ្នឹងហើយភ្លេចប៉ះវាងួយដេកវានឹងប៉ះរូបហ្នឹង ប៉ះអង្គើអង្គើតិចតិចទៅហ្នឹងទី1ទី1មានតិចនៅល្អទី2មានសំឡេងមកប៉ះនឹងกระดาษតិចអញ្ចឹង ear drum ប៉ុន្តែអាសំឡេងនឹងមកមកប៉ះបានហ្នឹងមិនមែនសំឡេងនៅមាត់ហ្នឹងមកប៉ះវាវាតាមរលក ធាតុអាកាសដែលហៅថា vibration អញ រលោកដែលញ័រវានឹងនាំសំឡេងមកហ្នឹងវាគ្រាន់តែរលោកបន្តគ្នាឯងអត់មានសំឡេងនឹងរត់មកទេអត់ទេវាញ័រតាមអាកាសដូចពីក្មេងញាតិញោមធ្លាប់លេងអាលេងទូរស័ព្ទអឺអាត្មាធ្លាប់យកខ្សែលួសហ្នឹងហើយហ្នឹងហើយជួនកាលជួនកាលអាត្មាធ្វើអាខ្សែលួសមកខាង ដាក់អាស្លឹកថ្នោតហើយយកមកខំថ្មិញហើយយកមកដាក់ទៅជឿនិយាយទៅលឺ វិញ្ញោតាមអាខ្សែលួសហ្នឹងហ្នឹងហើយលឺលឺតគ្នាទៅលឺតាវាគ្រាន់តែញោប៉ុន្តែអត់មានសំឡេងណារត់ទេក៏ពិតយើងនិយាយទៅអាលួសនឹងវាខ្ទឿខ្ទឿនៅលើអាកាសនេះក៏វិញ្ញោដែរតែយើងវាមើលអត់ឃើញលំញ័រវិញ្ញោជាអង់គ្លេសហៅពាក្យថា vibration បើយើងនៅ ក្នុង ប្រអប់ មួយឧទាហរណ៍ថាយើង នៅក្នុងបន្ទប់មួយ ដែលយើងបិទឲ្យចិត្តកុំឲ្យមានខ្យល់ចេញចូលយើងស្រែកនៅតែលឺអ្នកនៅក្រៅនៅតែលឺដោយសារអីដោយសារអាផ្លាស្ទិកហ្នឹងវាស្ដើងវាញ័របានហ្នឹងហើយតែកាលណាញ័របាននៅតែលឺចឹងប៉ុន្តែនៅក្នុងបន្ទប់នឹងដដែលបើយើង នៅក្នុងបន្ទប់ដែកកម្រាស់បាតដៃស្រែកមិនក៏អត់លឺដែរព្រោះវាញ័រអត់កើតតែបើសំឡេងនឹងវាខ្លាំងរហូតដល់ធ្វើឲ្យដែកនឹងញ័រ នៅតែលឺដល់ក្រៅអញ្ចឹងសំឡេងវាញ័រមកហ្នឹងគឺញ័រទល់តែមាន អាកាសហ្នឹងហើយបើបើសួរតើសួរតើអីអាឡឡងអានឹងវាវា feedback វាប៉ះអីមួយបានវាឡង តែ បើវា flat ទៅរហូតវាទៅហ្នឹងហើយដូចដូចសំឡេងមីក្រូអញ្ចឹងមិនបានវាលឺខ្លាំង វាលឺវាវាជះមកក្រោយហើយបើវាបាញ់ទៅមុខវិញវា flat អញ្ចឹងហ្នឹងហើយហើយទី4គឺមនសិការៈមានន័យថាផ្ដោតស្ដាប់លើអីអ្នកកំពុងតែអង្គុយស្ដាប់ចឹងបើខ្ញុំផ្ដោតមកស្ដាប់តាអាត្មាជួនកាលក្មេងខ្ញុំខ្ញុំអត់អត់ចាប់អារម្មណ៍ទេដល់ផ្ដោតលើអីច្បាស់រឿងហ្នឹងឬក៏កំពុងតែស្ដាប់ហ្នឹងស្រាប់តែនឹកទៅឯណាហ្នឹងបាត់អាត្មានិយាយបានបាត់អត់ដឹងនិយាយអីលី មែនទេទល់តែផ្ដោតលើអីទៅស្ដាប់រឿងហ្នឹងច្បាស់ក្លិនដែលមកប៉ះចំោះនេះអាស្រ័យលើរឿង4ដែរទី1ខៀនប្រាសាទនៅល្អចំោះយើងនៅល្អអាកន្លែងទទួលក្លិនហ្នឹងទី2មានក្លិនហ្នឹងមកតាមខ្យល់ខុសពីសំឡេងសំឡេងមិនបាច់ខ្យល់ទេលំហក៏លឺដែរមិនបាច់ខ្យល់ក៏លឺដែរតែបើក្លិនបើអត់មានខ្យល់នាំមកដល់ចំោះទេ អត់អត់ក្លិនទេឃើញសាកសពស្អុយនៅខាងនោះប៉ុន្តែខ្យល់មកពីត្នេះយើងនៅលើខ្យល់វាអត់មកទេគឺទល់តែក្លិនហ្នឹងមកដល់តែម្ដងរសជាតិដូចគ្នា មានដាតនៅល្អមានរសជាតិមកដល់មានអបោធាតធាតទឹកសម្រាប់ផ្សើមរំលាយចូលនឹងដាតនឹងបានដឹងរសជាតិហ្នឹងហើយរីឯកាយ កាយយើងទូទាំងកាយរបស់យើងហ្នឹងវាទល់តែរបស់មកប៉ះផ្ទាល់តែមកបានដឹង កម្ដៅពីចង្អាយប៉ុន្តែកម្ដៅវាជះមកដល់តែម្ដងបានដឹងថាក្ដៅអញ្ចឹងសិក្សាពីធម៌ប្រតិបត្តិប្រចាំថ្ងៃញាតិញោមមិនមែនសិក្សារឿងនរករឿងប្រែតដែលយើងមើលមិនឃើញនោះទេ ស្ដាប់រឿងនរករឿងប្រែតយូរទៅអស់សង្ឃឹមទេ នឹងបកកការភ័យការខ្លាចដល់ខ្លួនឯងទេតែប្រកាសនេះដល់តែរបស់ដែលមានប្រកាសអញ្ចឹងអត់រើសឯណាមានប៉ុនច្រើនណាមានប៉ុនតិចកុំខ្វល់តើសំខាន់មានភ្នែកអត់មានតិចអត់មានច្មោះអត់មានដាតមាន កាយអត់បើមាននឹងហើយជាសាលារៀនជាសាលារៀន ខ្ញុំចេញពីនឹងទៅយកភ្នែកទៅយកទៅមានភ្លេចនោះនេះទៅឃើញឥឡូវដឹងអស់ឥឡូវចុចទៅមុខបន្តិចទាញទាញរូបទៅមុខហ្នឹងបរិយអសរធំបន្តិចបានណាពីលើវាតូចបន្តិចបើយើងទាញហ្នឹងបរិយឲ្យធំទៅធំតិចទៀត នេះធัวដែលព្រះអង្គជួបពាហយៈឲ្យព្រះអង្គប្រោសអាតនឹងពាក្យប៉ុននឹងភ្នែកតិចជាមនដាត កាយចិត្តអញ្ចឹងប៉ុនមុននឹងដល់តនឹងមិនថ្មនិយាយឲ្យស្គាល់ថាភ្នែកវាមិនមិនហ្នឹងញាតិញោមអត់ចេះអានបាលីតាមមើលណាឥឡូវថាតាមបងប្អូនគ្នាក៏លូធ្លាប់ខ្លះនឹងតាស្មាតិហៈតាស្មាតិហៈទេពេហយៈ អេវ៉ាំងសិក្ខតពាំងនឹងមនាលអានឹងខ្មែរមិនបាយថាទេនៅខាងខាងមុខសញ្ញាស្មើបតតទី3តិទ្ធេថាទៅតិទ្ធេតិទ្ធមតੰភវិសតិអត្រេមួយទៀតសុតេសុតមតੰសុត ភវិសតិត្រីមួយទៀតមុតេមុតមតੰងភវិសតិត្រីមួយទៀតវិញ្ញាតេវិញ្ញាតមតੰងភវិសតិក្រោមមកទៀតអេវញ្ញហិណាវញ្ញនឹងវញ្ញវញ្ញដូចគេងប្រវញ្ញអញ្ចឹងណា ហ្នឹងនោះអេមានអេពីមុខលើហ្នឹងអេវញ្ហិពេពេហិយៈសិក្ខិតពាំងមកក្រោមទៀតយៈតោខោយៈហ្នឹងមិនយៈយៈតោខោយៈតោខោទេពេហិយៈទេ ទិដ្ឋេទិដ្ឋមតតੰភវិសតិហើយចុចចុចទៅវិញ្ញាទេវិញ្ញាតមតតੰភវិសតិនឹងហើយមកក្រោមទៀតតតោថ្វាំងពេហិយៈណដ្ឋិយៈតោថ្វាំងពេហិយៈ នេវត្ថិណាក្រោមទៀតដល់ណាមើលតន់ណាចិត្តថាទៅព្រះអង្គនឹងណាគ្រាអានអត់ឥឡូវចង់ឲ្យមានអ្នកឡើងជួយចអល់ឡើងជួយចអល់អានដល់តាណាតាណាមានមានអីវែងតិចចអល់ហ៎អល់គាត់អានដល់ ចេះអសរទេអអឥឡូវមើលកន្លែងនេះ4បន្ទាត់ពីក្រោមទៅ1 2 3 4ពីក្រោមណាតតោថ្វាំងតោថ្វាំងពេហិយៈពេហិយៈនេវិធៈនេវិធៈអ្នកហុរាំងអ្នកហុរាំងអ្នកឧបយមន្តរេអ្នកឧបយមន្តរេហ្នឹងហើយបរុះហ្នឹងបាលី អ្នកឧបយៈអន្តរេអឺមន្តរេណាមន្តរេ អ្នកឧបយៈមន្តរេអឺចុងក្រោមគេនេះអេសេវន្តោអេសេវន្តោទុក្ខសៈទុក្ខសៈខាសដូចដូចវាវាកាំងអីខាសអញ្ចឹងទុក្ខសៈទុក្ខសៈណាទៅក្រោមទៀត អូអស់ហើយតាចប់ហើយតែអាត្មាអានឹងទាំងអស់នឹងអាត្មាបាន ផុសទៅលើ page រួចហើយញាតិញោមទៅវិញអាចបើកមើល page អាត្មាយកយកទាញយកกระดาษនឹងបានហាកណាថតរួចហើយនឹងអត់ទៅ Facebook ទេបានច្បាស់ជាងបានចាបាននឹងនឹងជួយទៅនឹងនឹងមួយទៀតចឹងចាំ ហ្នឹងហើយមើលតាមវីដេអូនឹងឡើងវិញក៏បាន មើលអាកន្លែងមុនហ្នឹងអាផុសរួចហើយប្រាប់អ្នកក្នុងเพจថាឲ្យគេទាញយកអសរហ្នឹងឲ្យអាបញ្យលលើហ្នឹងគឺកំពុងរៀនដែរហ្នឹងហើយដល់មើលនេះហើយលេងបាច់សួរបាទឥឡូវមិញហ្នឹងអាត្មានិយាយពីភ្នែកតិចច្រមុះអណ្ដាត កាយចិត្តយើងអត់ដែលស្ដាប់រឿងហ្នឹងរៀងជ្រៅបន្តិចមកដឹងប៉ុន្តែត្រូវព្យាយាមស្ដាប់ដដែលដដែលដដែលយូរទៅសាមញ្ញហើយដូចលីសាឡុងគាត់និយាយថាម៉េចគាត់ថាគាត់មិនខ្លាចមនុស្សចេះក្បាច់ទាត់100ក្បាច់ទេក៏ប៉ុន្តែគាត់ខ្លាចមនុស្សចេះក្បាច់ទាត់តាមមួយក្បាច់ប៉ុន្តែហាត់ទាត់100ដងយេ Bruce Lee State I don't afraid the one who know 100 style of kicking but I afraid the one who know only one style but train to kick 100 times ហ្នឹងហើយព្រោះហាត់ដដែលមែនប៉ិនកម្លាំងវាដដែលទេហាត់តែមកក្បាច់ក៏ប៉ុន្តែបើហាត់ញឹកញឹកញឹកញឹកវាខ្លាំងហើយបញ្ញាសម្រាប់យល់ចឹងដែរអញ្ចឹងបានថាជាគិតថា ពីថ្ងៃហ្នឹងទៅអាត្មាត្រូវព្យាយាមនិយាយអាហ្នឹងឲ្យញឹកព្រោះនឹងហើយជា ប្រភពបញ្ហាដែលយើងកើតទុកទាំងឡាយជួនកាលព្រោះយើងឃើញជួនកាលព្រោះតែលឺព្រោះតែធំក្លិនហ្នឹងមកតាមហ្នឹងឥឡូវញាតិញោមសួរតើបញ្ហាដែលថាលំបាកហ្នឹងតើវាចូលតាមណាខុសពីតាមហ្នឹងមកពីហ្នឹងហ្នឹងហើយមកពីហ្នឹងហ្នឹងហើយហ្នឹងហើយ មកពីឃើញនឹងមកពីឃើញមកពីគេនិយាយដើមមកពីលឺមកពីធុំក្លិនទៅវិញដូចថាកំពុងតាសម្រាប់ហ្នឹងស្រាប់តែធុំក្លិនស្អីអីណា កដោមកងាប់អីហ្នឹងខឹងទៀតឥឡូវហេហ្នឹងទៅដល់ហូបបាយឆ្ងាញ់ឆ្ងាញ់ទិញអស់មកកកោកស៊ីមិនឆ្ងាញ់ខឹងទៀតឃើញទេមកពីអាឆ្ងាញ់នឹងមិនឆ្ងាញ់នឹងទៀតតិចពេកក្តៅពេកមិនស្រួលចិត្តទៀត អឺហើយគិតដល់រឿងណាដែលមិនសុបាយចិត្តហ្នឹងខឹងទៀតអារឿងហ្នឹងវាចប់ហើយហ្នឹងគិតហ្មងទៀតខឹងទៀតអញ្ចឹងរឿងទាំងឡាយណាដូចងាកមិញខ្មែរនិយាយបញ្យលពួកខាត់ជាអង់គ្លេសមិនដឹងថាវាចាប់បានមិនខ្លះតែមកវាអង់គ្លេសវាមានកម្រិតចាប់បានខ្លះហ្នឹងហើយបាទអញ្ចឹងដើម្បីដោះស្រាយបញ្ហា យើងត្រូវដឹងថាតើប្រភពបញ្ហាហ្នឹងវាមកពីណាហើយវាមកតាមណា អញ្ចឹងយើងឃើញថាបញ្ហាមកតាមភ្នែកតិចជាមកដាតកាយចិត្តហើយអាត្មាប្រៀបធៀបរួចហើយថាបញ្ហាដែលមកកាន់ជីវិតរបស់យើងដូចភ្លៀងដូចខ្យល់ដូចក្តៅដូចត្រជាក់វាមកជាធម្មជាតិហ្នឹងហើយប៉ុន្តែតើយើងអនុញ្ញាតឲ្យវាដុកដាន់ចិត្តយើងឬអត់វាអាស្រ័យថាតើយើងចេះបិទភ្នែកបិទត្រចៀករបស់យើងគ្រប់គ្រងមិនបិទទេគឺគ្រប់គ្រងវា ដូចច្រកព្រំដែនគេមកហៅថាបិទឯងភ្ញៀវនៅតែចេញចូលក៏ប៉ុន្តែគេត្រូវតែ check ហ្នឹងហើយបើប្រើបិទវាខុសបិទអត់ត្រូវគឺគ្រប់គ្រងបងណាឆាត់ទ្វារាធិបតីរាជាអធិបតីមានន័យថាគ្រប់គ្រងហ្នឹងហើយមិនមែនប្រែថាបិទទេ អ្នកខ្លះច្រឡំថា ទេកុំមើលទៅកុំលឺទៅអត់ទេព្រះអង្គអត់អត់និយាយរឿងកុំមើលកុំលឺទេលឺទៅឃើញទៅប៉ុន្តែឃើញហ្នឹងឯងគិតមិនគ្រប់គ្រងវាល្មិច ដូចច្រកព្រំដែនអញ្ចឹងមិនមែនបិទមិនឲ្យចូលទេចូលក៏ប៉ុន្តែមានម៉ាស៊ីនស្កែនមែនទេឆែកមើលណាស្របច្បាប់ណាមិនស្របច្បាប់អញ្ចឹងបើណាវាចូលមកឲ្យចិត្តយើងរីចម្រើនអនុញ្ញាតឲ្យវាចូលទៅបើវាចូលមកកំតិចចិត្តយើងឲ្យវាចូលទៅអីឃើញទេអញ្ចឹងញាតិញោមមាន ប្រដាប់គ្រប់រឿងញាតិញោមមានទាំងអស់ញាតិញោមមានភ្នែកញាតិញោមមានតិចញាតិញោមមាន ច្មោះមានអណ្ដាតមានកាយមានចិត្តមានន័យថាមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បី ប្រតិបត្តិធម៌នឹងហើយមានហើយដូចយើងនៅប្រទេសដែល មានដីមានទឹក មាន ព្រៃអស់ហើយអ្វីដែលយើងបន្ថែមដើម្បីអភិវឌ្ឍប្រទេសយើងមិនបាច់ទៅសុំដីប្រទេសគេទៀតទេ គឺយើងបញ្ជូនសិស្សឲ្យទៅរៀនដើម្បីយកអ្នកជំនាញមកអភិវឌ្ឍប្រទេសយើងអភិវឌ្ឍទៅលើអីអភិវឌ្ឍទៅលើរបស់ដែលមានស្រាប់ អញ្ចឹងការបដិបត្តិធម៌ចម្រើនគុណធម៌គឺចម្រើនទៅលើអ្វីដែលយើងមាន ស្រាប់គឺមានភ្នែកតិចច្រមុះដាតកាយចិត្តយើងមានអស់ហើយខ្វះតែការគ្រប់គ្រងហើយយល់ខ្លះហ្នឹងហើយត្រូវយកមកត្រូវយកមករៀនគិតហ្នឹងហើយលើកមួយមួយយកហ្នឹងហើយហ្នឹងហើយហើយវាអត់ច្បល់គ្នាណាទ្វា6នោះអត់ចេះច្បល់គ្នាទេភ្នែកមានតួនាទីតែឃើញ តិចមានតួនាទីតែលឺស្ដាប់ច្មោះ មានតួនាទី តែធំក្លិនអណ្ដាតមានតួនាទី តែ ដឹងរសជាតិកាយមានតួនាទីតែដឹងក្តៅតិចតឹងរឹងអីហ្នឹងដល់ចិត្តនេះគិតរឿងគ្រប់រឿងអាចិត្តនេះហ្នឹងអានឹងច្រើនច្រើនជាងគេអញ្ចឹងបានជា នៅ ក្នុង ខ្លួនយើងទាំងមូលហ្នឹងព្រះអង្គប្រៀបធៀបថាជានគរមួយ ដូចនគរមួយហៅថានគរកាយ ណាជានគរកាយហើយមានបរិជាមួយអង្គដែលគ្រប់គ្រងនៅនគរហ្នឹងមានមួយអង្គឈ្មោះថាចិត្តរាជគឺចិត្តយើងនឹងឯងជាធំបញ្ជាឲ្យធ្វើនេះបញ្ជាឲ្យធ្វើនោះ តាមវាទាំងអស់ប៉ុន្តែចិត្តរាជនឹងវាមានអាមាត្យពីរក្រុមមានក្រុមអាមាត្យល្អមានក្រុមអាមាត្យមិនល្អកាលណាបើចិត្តនឹងស្ដាប់ការញុះញង់របស់អាមាត្យមិនល្អ ស្ដេចនឹងអញ្ចឹងស្ដេចនឹងអាចកាត់ទោសច្រឡំឧរេកិច្ចចុចកាត់ទោសបហាជីវិតមនុស្សច្រឡំមែនណាតែបើ advisor នឹងល្អស្ដេចនឹងសម្រេចធ្វើអីក៏ល្អដែរជួយមនុស្សកាត់ទោសត្រូវតាមការពិត ដែលមើលរឿងប៉ាវចិនហ្នឹងហ่ะឧទាហរណ៍ចឹងមានមន្ត្រីខូច មានមន្ត្រីអាក្រក់ចឹងនៅក្នុងចិត្តយើងនឹងមានធោបពុពីក្រុមនឹងសំខាន់ គឺអកុសលនិងកុសលបើធាតកុសលដូចជាសទ្ធា ដូចជាសតិដូចជាបញ្ញាណាមេត្តាករុណានឹងវាកើតជាមួយនឹងចិត្តនឹងចិត្តនឹងស្អាតទេសម្រាប់ចិត្តធ្វើអីល្អហ្នឹងនិយាយទៅក៏ពិរោះនិយាយទៅធ្វើឲ្យគេសប្បាយចិត្តនិយាយទៅធ្វើឲ្យមនុស្សមានទុកបាត់ទុកកង្វល់អាហ្នឹងដោយសារអីមានមេត្តាករុណានឹងវាកើតជាមួយចិត្តហ្នឹងហើយដល់អាតោសៈនេះវាចេញមកវាមកញុះញង់ចិត្តហ្នឹង ហ្នឹងចេញទៅក្តៅมันក្តៅតែឯងអុចគេឲ្យក្តៅទៀតឲ្យជួយខឹងទៀតហ្នឹងដូចជើងកាយើងនិយាយដើម គេអីបើថាគេមិនជួយខឹងយើងមិនមិនសុខចិត្តទៀតអញខំនិយាយសឹងហ្នឹងហើយនេះអាលេអានេះវារៀងវែងបន្តិចប៉ុន្តែអាត្មាក្រន់តាសរុបមក ក្នុងសេចក្តីប្រែនេះព្រះអង្គនិយាយពីជាមួយពេលហិយៈថាម៉េចថាកាលពេលឃើញកើតឡើងឃើញអីដែលញាតិញោមឃើញហ្នឹងគឺមានត្រឹមតែឃើញទេ មានត្រឹមតែឃើញទេឃើញហើយក៏វារលត់ដូចញាតិញោមព្រឹកមិញឃើញអីឥឡូវការឃើញហ្នឹងលត់បាត់ហើយមានមកណាកាន់យើងនៅតែចាំតាដូចយល់សពចឹងយល់សពហើយភ្ញាក់ឡើងវាបាត់អស់ហើយ ឥឡូវនៅតែចាំតាអញ្ចឹងអាឃើញឥឡូវនេះ ហើយនឹងអាយសពនឹងអត់មានខុសគ្នាទេឥឡូវនេះញាតិញោមកំពុងយសពឃើញអាត្មាបើយសពស្រស់នេះអាយសពក្នុងយសពគេងលក់អានោះហៅយសពស្ងួតហើយកំពុងឃើញអាត្មានេះហៅថាយល់សពស្រស់នឹងនឹង1ម៉ោង2ម៉ោង ក្រោយទៀតយើងបែកគ្នាវាអ៊ីសានសុជា no more នៅសល់តែ recording នេះអាថតជាប់នៅ ក្នុងចិត្តឯងហើយបើម៉ាស៊ីនថតនឹងវាអន់តិចបន្តិចលុបអស់ទៀតហ្នឹងហើយអញ្ចឹងបានពាក្យហ្នឹងអ្នកដែលឃើញច្បាស់តែប៉ុណ្្នឹងស្មើនឹងយល់កពីប្រពុតអស់អលិញហ្មងប៉ុណ្្នឹងប៉ុណ្្នឹងអញ្ចឹងបានជួនកាលព្រះអង្គសម្ដែងថា ពេលព្រះអង្គនាំវិខទៅព្រៃអញ្ចឹងទៅព្រះអង្គឲ្យអង្គុយមកបងថាមនាលវិខទាំងឡាយអង្គុយមកតថាគតនឹងសំដែងធัวទាំងឡាយពាក្យធัวទាំងឡាយអាធัวដែលសរុបមកណាធัวទាំងអស់ដែលអ្នកគួរដឹងបងមាននិយាយពីរឿងអីភ្នែកសិតតាកន្លែងនាំបញ្ហាទៅជាចាំមកដាតការចាត់ប៉ុន្តែក្នុងធัวហៅថាអាយតនៈនឹងវាសម្រាប់ស្រូបទាញរូបសំលេងក្លិន រសផតថពៈនិងធម្មអារម្មណ៍ហ្នឹងហើយអញ្ចឹងបើគ្រប់គ្រងវានឹងបានវាចប់ហើយដូចប្រទេសមួយអញ្ចឹងកាលណាច្បាប់នឹងរឹងមាំឧទាហរណ៍ថាឥឡូវច្រកព្រំដែននាំចូលក៏ដោយផលិតមកអាណាមាន គីមីអត់គីមីល្មមអាហ្នឹងវាមានខ្លះអនុញ្ញាតឲ្យវាចូលបើខ្លាំងពេកខូចសុខភាពកុំឲ្យចូលមិនមែនបិទទេ មិនបិទត្មងទេណា គ្រប់គ្រងត្រួតពិនិត្យណា ស្របច្បាប់ណាមិនស្របច្បាប់ប៉ុន្តែអ្នកខ្លះថាអើយកុំអោយខ្វល់ទល់តែកុំឃើញអញ្ចឹងខ្វាក់ហ្មងទៅកុំអោយខ្វល់ទល់តែកុំលឺកុំស្ដាប់ថាមែនទេគ្រាន់តែធ្វើដូចទេព្រះអង្គថា មានភ្នែកធ្វើដូចអត់ភ្នែកមើលទៅក៏ប៉ុន្តែធ្វើដូចអត់ភ្នែកគណៈខ្លះណា មានតិចធ្វើដូចអត់តិចអានឹងឯងសុកហើយ ឃើញពេកឮពេកស្អីក៏ដោយតាពេកស្អីក៏ដោយជាងកាលព្រះអង្គនឹងដូចថាចិត្តចេះថាចង់ស្ងប់ស្ងាត់ចង់សុខក្នុងក្រុមគ្រួសារអីមិនដែលចង់ឮវិធីអីជួនកាលគេមកដល់ផ្ទះយើងហ្នឹងបើយើងគិតធ្វើមិនទៅព្រះអង្គហ្នឹងកំពុងនិយាយហ្នឹងណាកំពុងនិយាយហ្នឹងកំពុងនិយាយហ្នឹងថារឿងដែលវាមកហ្នឹងគ្មានអីខត់បានទេកំពុងនិយាយណា វាមកប្រយោលក្តីវាមកផ្ទាល់ក្តីខំបាត់ពេលដែរតែគេមកមកក៏ដោយអីក៏ដោយថានេះនេះបើកទៅកន្លែងអសុទេសុតមត្តតាំងមិញកន្លែងនោះមេតិកាទី2កន្លែងត្រេទី2ហ្នឹងហ่ะទៅលើទៅលើនោះនោះសុទេហ្នឹងហ่ะ សុតេសុតមតាំងពវិសតិពេលលឺកើតឡើងការបើការលឺលឺលឺការបើលឺនឹងនៅវិអារម្មណ៍សត្តិរម្មណ៍សត្តិរម្មណ៍នឹងគឺសំឡេងឮសំឡេងហ្នឹងហ្នឹងនៅពេលដែលលឺកើតឡើងវាមាន ត្រឹមតែលឺ ហ្នឹងហើយលឺប៉ុណ្ណាក៏ដោយវាមានត្រឹមតែលឺមានអីហ៊ូសលឺមានអីហ៊ូសលឺសំឡេងទាំងអស់ទោះបីតន្ត្រីទោះបីសំឡេងសัตว์ទោះបីសំឡេងស្អីក៏ដោយដែលវាមកដល់យើងទទួលបាន ត្រឹមតែលឺមិនទទួលសំឡេងគឺលឺមានស្អីដែលលឺហួសពីលឺអញ្ចឹងដែលលោកកំណត់ដឹងត្រឹមប៉ុណ្្នឹងទប់លោកឈប់ញាប់ញ័រចង់សំឡេងទេវតាសំឡេងទៅវាសំឡេងតា ប៉ុន្តែយើងលឺតាមអំណាចតណ្ហាយើងនៅតែស្វែងរកវាសម្លេងមនុស្សព្រោះប៉ុណ្ណឹងចុះអាសម្លេងទេវតាប៉ុណ្ណាចេះរោរោរោរោរោប៉ុន្តែលោកកំណត់ព្រំដែនរបស់វាបានថាសម្លេងអីត្រឹមតែសម្លេងរហូតដល់សម្លេងថាសម្លេងខ្មោចមកកំឡាយើងទៅទីក៏ឡើងខ្លាចដែរអានោះសម្លេងដែរហ្នឹងទូបីខ្មោចមកស្រែកអីស្រែកមិនស្រែកទៅសម្លេងហ្នឹងហ្នឹងហើយយើងលើ យើង គិតហួសសម្លេងយើងគិតទៅអូខ្មោច អ៊ូអីអាហ្នឹងលើសហ่ะប៉ិនធាតពិតដែលមកដល់សំលេងតាតែសំលេងអញ្ចឹងគេថាខ្មោចអាគេថាហ្នឹងចិត្តអ្នកគិតទេហ្នឹងតែធាតពិតគឺសំលេង ដែលឃើញសច្ចៈធនហ្នឹងឃើញអ្វីដែលពិតឧទាហរណ៍នៅព្រៃចុងលឺស្អីហ៊ីហ៊ូអីដែលយើងសង្ស័យហ៊ូសំលេងអីសំលេងអីសំលេងអី ដោយអាត្មាកាលពីក្មេងអាដើរទៅស្រែស្ងាត់ស្ងាត់អញច្រាំងពីក្រោយវាជាផ្លត់ប្រាប់ប្រាប់ប្រាប់ដោយអាណាដើរពីក្រោយដូចមានសម្លេងអីពីក្រោយចឹងធាតពិតមានត្រឹមតែសម្លេងដែលកើតពីច្រាំងហិងជើងយើងហ្នឹងមែនទេមានតែប៉ុណ្្នឹងប៉ុន្តែ feeling របស់យើង យើងបង្កើតរឿងមួយទៀតថាមានស្អីនៅពីក្រោយអានឹងចិត្តអ្នកបង្កើតតាអាចិត្តហ្នឹងវាកើតតែរឿងអត់ពិតហ្នឹងអញ្ចឹងបានខ្វល់ចិត្តហ្នឹងណា តែបើលឺមែនតែនទោះបីជាចេញពីខ្មោចក៏នៅតែសំឡេងអត់មានមានស្អីយើងមើលឲ្យច្បាស់ទៅនេះធ្លាប់ខ្មោចលោមែនតែននេះខ្មោចអំពេកូនពីរអ្នកញោមប្រុសលឺលឺពីលើដើមដើមស្លែងនៅពីលើហ្នឹងហើយប៉ុន្តែការពិតអត់មានខ្មោចទេ ត្រឹមតែសំឡេងដែលមកហ្នឹងហើយមានឃើញអត់កាលហ្នឹងអត់ឃើញឃើញបានតែសំឡេងហ៎ធាត ពិតខ្មោចក៏ខ្មោចទៅប៉ុន្តែអ្វីដែលមកប្រកាសដល់យើង ត្រឹមតែសំឡេងហើយមានត្រឹមតែការឮខ្មោចហ្នឹងអត់មាន ហោះចូលទៅជាទេប៉ុណ្ណាហើយបើដឹងត្រឹមប៉ុណ្ណឹងមានស្អីទៀតលើសពីប៉ុណ្ណឹងនឹងឯងដែលថាឃើញ សច្ចធម៌ក្នុងជីវិតរាល់ថ្ងៃហ្នឹងប៉ុណ្ណាហើយធ្វើការធម្មតាដូចកន្លែងគួយគេពិនិត្យមុនឡើងយន្តហោះណែយកស្អីមកយកទៅយកស្អីមកអញស្កេនអាស្កេនតែខុសអញចាប់ខុសអញចាប់ឃើញទេ ប៉ុណ្ណឹងណែទៅមកទៅទៅដូចសំឡេងនឹងណែមកមកទៅប៉ុន្តែនឹងកុំឲ្យតខុសច្បាប់នឹងជេរជេរទៅសរសើរសរសើរទៅ ត្រឹមតែសំលេងអានឹងមកពីអាប្រដាប់ scan យើងនឹងអត់ល្អ scan នោះអត់ឃើញមេរោគអត់ឃើញគីមីអត់ឃើញអាភៀននោះ ស្កែនអត់ល្អស្រាប់តែនាំចូលមកដល់ក្នុងផ្ទៃប្រទេសចែកគ្នាមនុស្សពុលពេញនឹងអីណក់កំហកន្លែងស្កែនកុំអត់មានកំចាត់ទេស្កែនពងនិយាយហ្នឹងហើយកំពុងដឹងថាទោះស្អីមកដល់ជីវិត មាន ត្រឹមនឹងបើថា តាមភ្នែកមាន ត្រឹមតែរូបឃើញទេស្រួល idol there's only visible object that come to your eyes no sound no smell no taste through idol only visible object happening and then fall away very quickly កើតឡើងតែមួយផ្លេតក៏ទៅបាត់វិញទៅគ្រប់យ៉ាងដែលមកដល់ជីវិតដូចយើងគូគំនូរលើអាកាសចឹង ឥឡូវយើងយកឆ្នាំជ្រលក់ឲ្យគូលើអាកាសខ្វោកយើងចង់ឲ្យរូបនឹងវាជាប់នៅនឹងជាប់ឯងអ្នកកំពុងឃើញដូចគ្នាឃើញហើយឲ្យវានៅតែឃើញក្នុងភ្នែកហ្នឹងអត់បានទេនឹងឯអនិច្ចំទៅរយណាក្នុងជីវិតហ្នឹងងាយណាស់ឲ្យតែបញ្ញាកើតបន្តិចងាយតែហ្មងប៉ុន្តែបើបញ្ញាមិនកើតទៅរត់ធួចាំពុទ្ធចំនួនក្រោយទៀតឡើយូហ៎ធួនឹងជីវិតហ្នឹង យើងខ្វះ ដូចអាថាហ្នឹងប្រទេសយើងមានណានគរកាយហ្នឹងមានហើយណាដូចខ្មែរយើងយើងមានប្រទេសយើងអញ្ចឹងណាយើងខ្វះរងហ្នឹងខ្វះតែបច្ចេកទេសតាខ្វះតែជំនាញខ្វះតែបច្ចេកទេសខ្វះអ្នកបកែដើម្បីអភិវឌ្ឍវាតែប៉ុណ្្នឹងឯងយើងមានទាំងអស់បើនិយាយពីធម្មជាតិមកដើរប្រទេសប្រហែលហ្នឹងងាយល្អដូចស្រុកយើងទេណាដីហូបអាលឹកតាតាពីមស្រួលទៅជុះហ្នឹងដោះមកទៀតណា ហ្នឹងហើយជីជាតិល្អណាស់អញ្ចឹងយើងអត់មានខ្វះអីទេយើងខ្វះតែអ្នកជំនាញនឹងការអភិបាលកិច្ចល្អតែប៉ុណ្ណឹងបើសិនតែចេះប្រើវិញអូប្រទេសយើងសប្បាយយើងអូស្ត្រាលីទេអាមកឹកហ្នឹងហ្នឹងមហូបមិនបាច់ទេបើថាថែឲ្យតែស្រួលអាបឹងទលេសាបហ្នឹងថែឲ្យតែស្រួលមងអីហ្នឹងបថយអាញឹកដូចមុងហ្នឹង ទៅអូសតាកាឡាធំធំចេះទៅយកតាធំទៅ ទុកឲ្យអាទូចនោះវាកើតទៅទៀតមិនបាច់ទៅចាំវាទេមានគ្រប់សពហើយប្រទេសណា មានទលេសាបគ្មានទេមានតែស្រុកយើងហ្នឹងជាប់សមុទ្រខ្លះក៏បែកក៏មានហើយមានអាទលេសាបធំមួយហ្នឹងធម្មជាតិនិយាយពីឈើអាត្មាដើមមើលឈើអូស្ត្រាលីចាញ់ឈើស្រុកយើងឆ្ងាយណាស់គ្មានកញ្ញុងសឡៅសឡុំកកេះកកោះអីដូចយើងទេអត់មានទេហើយបើថាខុសច្បាប់ហើយរត់ទៅព្រៃស្រុកនេះងាប់ គ្មានស្អីស៊ីទេគ្មានមើមឈើណាស៊ីទេយើងមើមឈើផ្លែឈើអីក្នុងព្រៃមានអញ្ចឹងអាត្មាលើកនេះអាត្មាមិនចង់ទៅបន្ទោសរឿងអីគាត់តែប្រៀបមកខ្លួនរបស់យើង ថា យើងអត់មានខ្វះអីទេណាមានភ្នែកមានទេមានភ្នែកហ្នឹងដូចមាន ព្រៃស្រុកយើងអត់មានតិចហ្នឹងដូចថាមានសัตว์បាក់សាបាក់សីអីគ្រប់អស់អញ្ចឹងទៅអូមានចំោះនេះ ប្រៀបដូចជាស្អីណាផ្លែឈើគ្រប់មុខហើយមានអណ្ដាតនេះដូចជា មានត្រីមច្ឆាជាតិអីគ្រប់មុខអញ្ចឹងណាហើយមានកាយដូចមាន ដី ទូទាំងប្រទេសរបស់យើងហ្នឹងហើយមានចិត្តហ្នឹងដូចថាជីវជាតិអីនៅក្នុងដី ក្នុងអីហ្នឹងអញ្ចឹងយើង ខ្វះអីដូចមានរ៉ែមានអីក្នុងដីហ្នឹងណាណាបើសិនជាយើងមានបច្ចេកទេសល្អរ៉ែក្នុងដីមិនបាច់លក់ឲ្យគេឆ្នៃខ្លួនឯងមើលបំរីចម្រើន នឹងមកវាអត់ចេះខ្វះតែអត់ចេះនឹងតាយើងទាំងអស់គ្នាដូចគ្នានឹងខ្វះតែរឿងអត់យល់ទេធូរនឹងនៅក្នុងជីវិតអស់ឥឡូវស្ដាប់មកទាំងអស់នឹងញាតិញោមយល់ថាធូរនៅក្នុងជីវិតនឹងនៅពពុទ្ធសំដែងធូរហ្នឹង គឺសំដែងក្នុងយើងហ្នឹងមិនមែនក្នុងពពុទ្ធទេណាមិនមែនកន្លែងណាទេ គឺក្នុងយើងហ្នឹងចឹងហើយបានបញ្ញាដែលត្រូវឃើញធូរហ្នឹងគឺត្រូវតែជាបញ្ញាខ្លួនយើង ដូចប្រទេសចឹងប្រទេសដែលឈ្មោះថារីកចម្រើនហើយរឹងមាំទៅបានវាទល់តែខ្លាំងការគ្រប់គ្រងនឹងហ្មងសេដ្ឋកិច្ចច្បាប់នយោបាយអឺយោធា education ពេទ្យគឺវាខ្លាំងខ្លាំងអាក្នុងហ្នឹងអញ្ចឹងបើយើងខាងក្នុងអត់ខ្លាំងឈឺជាជីកទៅប្រទេសគេរហូតអានឹងឈ្មោះថាខ្លាំងឯងអត់ខ្លាំងឯង ហ្នឹងហើយយកលុយទៅឲ្យគេប្រហែលគាត់រឿងពេទ្យមួយហ្នឹងហើយអានេះស្មាគ្រាន់តែប្រៀបធៀបកុំថាអាត្មាឌៀមដាមអីណាស្មាគ្រាន់តែប្រៀបឲ្យឆាប់យល់ថានគរកាយយើងមានអស់ក៏ប៉ុន្តែកាលណាយើងអត់មានសតិអត់មានសម្បជញ្ញៈក្នុងការយល់ដឹងថាតើត្រូវសង្កេតមិនតាមដានមិនរតនាយើងនឹងពិតជា ទៅចាញ់បោកអ្នកបោកទៀតហើយឧទាហរណ៍ថាឡូព្រះផុសតណានាំគ្នាទៅទៀត ភ្លេចអាធัวក្នុងចិត្តនេះភ្លេចភ្លេចនោះនេះបាត់ភ្លេចបាត់នោះហ្នឹងទៅបង្កើតបាត់ហ្នឹងទៅបង្កើតធัวថ្មីទៅចង់បានធัวថ្មីអូព្រះផុសនោះព្រះផុសនោះអាត្មាអាណិតអាណិតញាតញោមយើងទៅតាមពិតយើងមានខួរក្បាលមកត្រឡោក ដូចគ្នាមែនទេដល់ហើយយើងវាខ្វះអាការចែកចាយឋានៈដែលត្រូវគិតណាដែលត្រូវធ្វើពិតប្រកបហ្នឹងធ្វើឲ្យញាតញោមនោះគាត់ចំណាយទាំងធនធានចំណាយទាំងពេលវេលា ថាខំរោធោខំរោអីនោះ ខំអ្នកខ្លះខំអាជីវិត ទីបំផុតអត់បានរៀនពីអាហ្នឹងទេគាត់ទៅដល់ដាក់មួយដុំទៅគាត់ថាងដល់នៅពៀនហើយបញ្ញាព្រះអង្គប្រាប់ឲ្យតាវាកើតដោយហេតុ3ទី1សុតៈមយៈបញ្ញាកើតពីការស្ដាប់ ស្ដាប់ការបញ្យលហ្នឹងបញ្យលត្រូវទៀតបើបញ្យលខុសទៅខុសទៀតឡើទី2ចិន្តាមយៈបញ្ញាឆ្លងកាត់ការគិតពិចារណា ហើយទី3កាលណាគិតយល់ហើយយកមកអនុវត្តហៅថាភាវនៈមយៈបញ្ញាឧទាហរណ៍ឥឡូវយើងស្ដាប់ពីភាវភ្នែកតិចចំោះអណ្ដាតកាយហ្នឹងយល់ហើយអញ្ចឹង ដើម្បីឲ្យវាកាន់តែច្បាស់ទាល់តែ នៅពេលឃើញអីដែលផុសប្រកដីគិតថាតើវាមានអីពេលហ្នឹងមានត្រឹមការឃើញមែនទេណាអាហ្នឹងមែនទេមិននៅនេះណាពេលញាតិខ្ញុំទៅវិញណាលឺឥឡូវគេសរសើរមកតាមធម្មតាដែលយើងអត់គិតអូចូលបានចិត្តបានគេសរសើរបង អាយុច្រើនមើលទៅដូចក្មេងអញ្ចឹងណាហើយអចូលអាហ្នឹងហើយខ្វះសតិហើយបើវានៅរំភើបរឿងហ្នឹងដល់ពេលគេប្រអាប់វិញខឹងវិញអាគូវាតាហ្នឹងត្រូវដឹងថាលោកធម៌គូវាអ្នកខ្លះអូมันជាប់លោកធម៌គេជេរមកខឹងអត់បើជេរនៅខឹងអាបជោក៏នៅជោហ្នឹងអាពីរហ្នឹងបើវាជាជាទាំងពីរគេថាអូយខ្ញុំមិនចង់បានអីណាកុំនិយាយហួស បើពិតជាមិនចង់បានមែនណាទល់តែបាត់កុំស្ដាយបើបាត់ចេះស្ដាយអាបានក៏ដូចតែអដែរអានោះវាគូវាតាមែនអត់អឺបាច់សរសើរខ្ញុំខ្ញុំមិនចូលទេឥឡូវប្រអាប់វិញមើលខំអត់ថាអានឹងវាគូរបស់វាតែយើងមិនតាមដានវាទេអត់ដឹងទេស្មានខ្លួនឯងគ្រាន់បើហើយឈប់លងដោយសារអានឹងទល់តែព្រះអរហន្ត ហើយអ្នកខ្លះនរលហាមកឡើយអួតតែខ្លួនឯងអត់លងអាលោកធរនៅយំតាហិតឡើយហ្នឹងហ្នឹងហើយអាហ្នឹងលងណាពេលយំពេលអីសើកំពុងលងហើយហ្នឹងលងនឹងរឿងវាមិនដូចចិត្តនោះហ្នឹងអាកប់ចិត្តក៏សុបាយទៅអាត្រូវចិត្តក៏យំទៅហ្នឹងហើយនៅលង ពីរហ្នឹងខ្ញុំដល់ដឹងឲ្យលោកធម៌8ទី1សរសើរគូនឹងនិន្ទាជីវិតយើងរឿងរបស់យើងទៀតអាហ្នឹង ទាំងអស់គ្នាណាសរសើរគូនឹងនិន្ទា ធ្លាប់ជួបទេធ្លាប់គេសរសើរទេធ្លាប់បងចិត្តល្អសរសើរហឹមនឹងបើសរសើរល្អតាមពិតបើគិតមែនទេណារឿងហ្នឹងគ្មានស្អីល្អមិនល្អទេហើយបើគិតអាក្រក់អាក្រក់ទាំងអស់សរសើរហើយនឹងនិន្ទាហ្នឹងបើមិនគិតពីពីផលអាក្រក់អាក្រក់ដូចគ្នា ពេលគេសរសើរធ្វើឲ្យយើងចូលអាចូលហ្នឹង ចិត្តមិនល្អណាជោនឹងបើគិតនៅក្នុងធោះហៅថាលោភៈពូវាបង្កើតហេតុដល់នាំឲ្យកើតទុកអាទីហៅថាគេធ្លាប់សរសើរសើរសើរសើរសើរសើរសើរសើរសើរសើរយើងជាប់ណាជាប់ជាប់ជាប់ជាប់ជាប់ថ្ងៃណាមួយវាបាត់អាកិត្តិយសនឹងទៅបាត់អាសរសើរនឹងទៅកើតទុកបណ្ដោយបើកុំបានណាអនឹងសរសើរមានស្អីទៅកើតទុកវាអាបាត់ទៅវិញមែនអត់ហ្នឹងហើយអានឹងវាជាមូលហេតុណាហ្នឹងហើយ ចឹងមែនឯពាក្យមួយគេនិយាយល្អតែតែយើងដើរកាត់ភូមិប្រកាសជាមានកែព្រោះប៉ុន្តែសំខាន់តើយើងដើរទៅរកគោលដៅរបស់យើងឬក៏យើងដើរឲ្យឆ្កែព្រោះអង្គទៅដាក់គោលដៅរបស់យើងបើយើងដើរមានគោលដៅព្រោះព្រោះទៅ តែបើអត់គោលដៅឆ្កែព្រោះភ័យបណ្ដោយរត់បណ្ដោយមែនទេហ្នឹងហើយបើយើងមានគោលដៅច្បាស់អើយើងមានតំបងយើងមានអីចឹងព្រោះព្រោះទៅជាកវេះកវេះកុំឲ្យវា ខំទៅបានត្រឹមព្រោះបានហើយហ្នឹងហើយបើមិនព្រោះដូចស្ងាត់ពេកចាំមិនថាអ្នកពិបាកចិត្តអីមកនិយាយតែគេនិយាយដើមខ្ញុំអីអីអាត្មានិយាយរកកលឹះមួយអាត្មាថា ទេកុំឲ្យវាស្ងាត់ពេកគេនិយាយខ្លះទៅហ្នឹងហើយអ្នកខ្លះនេះល្បីទៅសារគេនិយាយដើមហ្នឹង មើលអារឿងឆាន់ពោតអីមើលល្បីដល់ហើយឡើយតួអាចគេស្គាល់ច្រើនយកអាស្មាផងប៉ុន្តែស្មាមិនចង់ល្បីចឹងទេល្បីដល់ Prime Minister យកតែនិយាយហើយណា take it into action មានន័យថាឥឡូវយើងស្ដាប់យើងគិត យើងយល់ប៉ុន្តែ នៅពេលជីវិតអល់ថ្ងៃពេលគេសរសើរពេលគេនិន្ទា ពេលគេស្ដីឲ្យនោះជាការពិតតែយើងអាច scan បានអត់ហ្នឹងហើយយើងថា control យើងថាអីអានឹងវាជាពាក្យប៉ុន្តែពិតតាមដាន និងពិនិត្យ check ហ្នឹងហើយហ្នឹងហើយអញ្ចឹងសាលាដ៏ល្អបំផុតហើយសាលាដែលយើងត្រូវប្រឡងរាល់ថ្ងៃនេះ គឺសាលាលោក6នឹងឯង គឺលោក ភ្នែកសាលាភ្នែកសាលាតិចសាលាច្មោះសាលាដាតសាលាកាយសាលាចិត្តហ្នឹងហើយសាលានឹងញាតិញោមត្រូវប្រឡងហ្នឹងហើយចាប់បានខ្លះហ្នឹងបានច្រើន ត្រូវហើយទៅវិញមាន ពេលទៅនេះស្ដាប់ឡើងវិញទៀតកាន់តែច្បាស់ហ្នឹងហើយបាទ បានហើយបើភ្លៀងមកខ្លាំងវិញទៅដល់យ៉ាងនេះភ្លៀងមកខ្លាំងទីវាបាត់ទៅត្រូវដូចដូចគាថាមួយព្រះអង្គសម្ដែងថាយៈថាអគារੰងទុច្ឆណੰងវុទ្ធិសមតិវិជតិបងប្រៀបធៀបថា ផ្ទះបើកាលណា យើងប្រក់អត់ល្អទេ ភ្លៀងប្រកាសជាលិចមក ក៏ប៉ុន្តែបើបុគ្គលប្រក់ផ្ទះនឹងល្អចិត្តភ្លៀងអីភ្លៀងទៅដេកលក់ស្រួលអញ្ចឹងកន្លែងប្រក់នឹងប្រក់តាមណាណេកជាចំហណាតកាយចិត្តហើយរឿងនឹងគឺជារឿងដែលយើងអាចធ្វើបានដូចមកប្រៀបធៀបនឹងផ្ទះអញ្ចឹងរឿងដែលយើងអាចធ្វើបានគឺធ្វើលំនៅឋានរឿងដែលធ្វើមិនបានគឺ ទប់ខ្យល់ទប់ភ្លៀងកុំឲ្យវាមកកុំឲ្យភ្លៀងធ្លាក់ មិនអាចបាន ដូចក្នុងលោក នេះទុកថាកុំអោយឃើញរូបអាក្រក់អត់បានដើរដើរដើរឃើញឆ្កែជូរអាចទៅទប់មិនឃើញហើយហ្នឹងមែនទេហ្នឹងអត់ចង់ឃើញរឿងដែលយើងមិនចង់ឲ្យវាកើតឡើងហើយចេះតែកើតហ្នឹងមិនខ្វះទេប៉ុន្តែពេលយើងលែងទៅជាមួយនឹងអាកើតអីកើតទៅ control វាទៅដូចដូចអាប្រៀបធៀបអាកន្លែងគេផលិតមុនឡើងយន្តហោះអញ្ចឹងណាតែជនជាតិអីជនទៅ មកពីណាមកទៅប៉ិនបណ្ឌិតមើលហ្នឹងហើយអញ្ចឹងបានមេរៀនបណ្ឌិត ក្នុងជីវិតប្រចាំថ្ងៃយើងកាត់បន្ថយការបន្ទោសរឿងខាងក្រៅមាន បញ្ញាមនុស្សមានបញ្ញាពិតប្រកបមិនបន្ទោសរឿងខាងក្រៅច្រើនពេកទេដោយគេនិយាយថា គំនូមិនល្អគេមិនបន្ទោសគំនូទេគេបន្ទោសអ្នកគូ មែនទេអ្នកគូគូអត់ចេះគូអត់ត្រូវហើយដល់ទៅបន្ទោសទៅគំនូមិនដូចអ្នកបយលគេអញ្ចឹងទៅបយលគេមិនយល់ខឹងគេអត់ព្រមគិតថាអញប្រហែលជាខ្វះអីបើគេនិយាយទៅគេមិនយល់អត់ព្រមគិតទៅនឹងឯណាទៅខឹងអាអ្នកស្ដាប់មិនយល់នឹងទៅទៀតពពុតក៏មាននិយាយទៅ គេអត់យល់ដែរប៉ុន្តែ អ្នកដែលអត់យល់ព្រះអង្គថាមិនតាន់មានឧបនិស្ស សៃឃើញប្រតីតិចអត់បានចាត់ទុកណែឯងជាសត្រូវទេស្ដាប់អញ្យល់អត់ទេគ្រាន់តែវាអត់មានឧបនិស្ស័យមានន័យថាវាមិនតាន់ដល់ពេលឬក៏គាត់មិនតាន់ចង់ស្ដាប់នឹងធ្វើម៉េចដូចថ្មមកហ្នឹងថ្មចង់និយាយអើយតើគេយល់ច្រើនហ្នឹងមិនមែនចង់និយាយអើយតើប្រមាណហ្នឹងណាអញ្ចឹងបានដាក់តាមเพจតាមអីទៀតហ្នឹងហើយពេលដាក់តាមเพจថ្មចង់ឲ្យយល់ដល់ទាំងអស់ហ្នឹងពេលគេស្ដាប់បន្តិចធ្វើម៉េច អាហ្នឹងតាមហ្នឹងទៅ ប្រឹងហើយតា សំខាន់ថាតើយើងប្រឹងនៅឧទាហរណ៍លើយើងឈឺអញ្ចឹងបើយល់ថាស្អីអនត្តាអនត្តាឈប់មើលទៅអត់ទេ ធ្វើឲ្យអស់ចិត្តនៅពេលដែលធ្វើឲ្យអស់ចិត្តហើយវានៅតែមិននៅទៅទៅដោយការញោមប្រុសអាត្មាឈឺអញ្ចឹងអាត្មា ត្រូវការគាត់ស្រឡាញ់គាត់ជាឪពុកប្រឹងមើលអស់ចិត្ត2ខែដែលគាត់ឈឺនឹងអាត្មាលះការងារ ចោលអស់ទៅតាមមើលគាត់ប៉ុន្តែមិនមែនទៅតាមហាមកុំឲ្យគាត់ស្លាប់ទេគឺតាមមើលឲ្យអស់ចិត្តនៅពេលដែលយើងមើលឲ្យបញ្ជូនពីពេទ្យមួយទៅពេទ្យមួយពីពេទ្យមួយទៅពេទ្យមួយតាំងពីមើលតាំងពីម្ពិញបញ្ជូនទៅអ៊ុបុនអ៊ុបុនទៅសួនម៉ារ៉ាំងសួនម៉ារ៉ាំងទៅពេទ្យស្អីទៀតណាបង្កក់ទាំងពីរហុយទៅសរីរាជហ្នឹងអឺហើយគេថាមួយអាទិត្យក្រោយចាំទៅជួប សុកចិត្តអត់ត្រឡប់មកវិញជួលស្អីដេកនៅនឹងទៅកុំឲ្យគាត់បាក់កម្លាំងមានតែរៀងធ្វើឲ្យអស់ចិត្តហ្នឹងហើយនៅពេលដែលធ្វើអស់ចិត្តអស់កាលាដែលយើងថាខ្ញុំ ប្រឹងអស់ត្រឹមប៉ុណ្្នឹងហើយវាអត់នៅព្រមថាអានឹងវាចឹងហ្នឹងតែបើយើងអត់បានប្រឹងយើងអត់បានធ្វើហើយវាវិនិច្ឆ័យទៅយើងអាចបន្ទោសខ្លួនឯងមែនទេហ្នឹងហើយចឹងឯងចប់ ខ្ញុំសូមអបទោសទានសូមព្រះអង្គមេត្តាពញ្ញមពីនៃអយុធនៈខាងក្នុងហើយនិងអយុធនៈខាងក្រៅម្ដងអឺចន្ទធីទាញទៅមុខមួយមួយទៀតហ្នឹងហើយអត់ទាញមកខាងដើមវិញមួយទៀតភ្នែកតិចច្រមុះ អណ្ដាតកាយចិត្តនឹងឯងដែលយើងធ្លាប់លើថាអាយតនៈនោះក៏បានដែរគណៈគណៈថែមពាក្យបល័យថាចក្ខាយតនៈអាយតនៈគឺភ្នែកអាយតនៈគឺតិចអីចឹងណាប៉ុន្តែមិនចង់ប្រើពាក្យបច្ចេកទេសច្រើនពេកខ្លាចវាវែងហ្នឹងហើយអញ្ចឹងបានអាត្មាគ្រាន់តែចង់ឲ្យគូគ្នាថាភ្នែកគូមួយរូបតិចគូមួយសំលេងច្មោះគូជាមួយក្លិនអណ្ដាតគូជាមួយនឹងរសជាតិកាយគូជាមួយនឹងក្តៅតិចអីហ្នឹង ហើយនឹងអាចិត្តយើងគូជាមួយរឿងហ្នឹងហើយអញ្ចឹងអាភ្នែកតិចចំោះអណ្ដែតកាយចិត្តនេះអាយតនៈខាងក្នុងអាហ្នឹងហើយណាហើយដល់រូបសម្លេងក្លិនរសក្តៅតិចហើយនឹងរឿងទាំងអស់ហ្នឹងជាអាយតនៈខាងក្រៅហ្នឹងហើយហើយដល់ពេលដល់គ្រប់គ្រងមិនមែនគ្រប់គ្រងអាយតនៈខាងក្រៅដល់ចែកហ្នឹងយើងដឹងហ่ะឆាត់ទ្វារាធិបតីរាជាគ្រប់គ្រងទ្វារ6មិនគ្រប់មិនមែនគ្រប់គ្រងរូបមិនមែនគ្រប់គ្រង សំលេងមិនមែនគ្រប់គ្រងក្លិនទេគឺគ្រប់គ្រងអាសនៈដោយតែអូស្ត្រាលីចឹងណៃមកពីប្រទេសណាមកមកតែដល់ច្រកហ្នឹងកណ្ដាប់ដៃអញ្ចឹងបលិសរបស់អូស្ត្រាលីមិនអាចទៅត្រួតពិនិត្យនៅ អាច្រកចេញរបស់ថៃបានទេមែនទេយល់ទេណៃចង់ដាក់ឆ្នាំញៀនមកដាក់ទៅអត់ខ្វល់ដាក់អីដាក់ទៅប៉ិនជាមើលមកដល់កណ្ដាប់ដៃអញដល់នេះ ពីព្រោះវាជាវិស័យដែលអាចធ្វើបាននៅក្នុងដែនដីរបស់ខ្លួនឯងអញ្ចឹងភ្នែកនៅក្នុងដែនដីរបស់យើងតិចនៅក្នុងដែនដីយើងចមោះនៅក្នុងព្រំដែនដីដីយើង កាយនៅក្នុងព្រំព្រំដែនដីយើង ចិត្តនៅក្នុងព្រំដែនដីយើងរូបនៅខាងក្រៅសំឡេងនៅខាងក្រៅអញ្ចឹងកាលណានៅ ខាងក្រៅវា មិនមែនជាអំណាចរបស់យើងគ្រប់គ្រងវាបានទេយល់ 80%ដល់ស្ដាប់ម្ដងនេះទៀតបានបានបាន90 90%បងគឺថាសន្យាហ្នឹងហើយហ្នឹងហើយឥឡូវធម្មតាថ្មឲ្យពាក្យមួយទៀតនៅពេលដែលអរិយបុគ្គលឃើញធัวណាគឺឃើញតាមហ្នឹងឃើញតាមភ្នែកតាមតិចតាមច្រមុះតាមដាតតាមកាយតាមចិត្តឲ្យឃើញ ថាម៉េចលោកឃើញថា យ៉ាងកញ្ចៈសមុទយធម្មំសពន្តាំងនិរោធធម្មន្តិធម្មជាតិណាកើតជាធម្មតាធម្មជាតិនោះលុតទៅវិញធម្មតាអញ្ចឹងអាភ្នែកក៏វាកើតលុតអារូបក៏កើតលុតតិចក៏កើតលុតសំលេងក៏កើតលុតកើតលុតទាំងអស់អាហ្នឹងឯធម្មជាតិដែលលោកឃើញឃើញអញ្ចឹងមានមានឃើញណាឃើញហើយវានៅឃើញហើយមិនទៅបាត់សំលេងវាមកហើយមិនទៅបាត់តិចវាទៅបាត់ឃើញហ្នឹង គឺឃើញមិនមែនត្រឹមតែគិតទេគឺថា ឃើញដោយបញ្ញាច្បាស់ហ្មងច្បាស់ហ្មងអត់មានដំបូងញាតិញោមអាស្រ័យលើអាត្មាអ្នកបយលទេណានៅពេលដែលញោមពិសោធន៍ឃើញថាអញ្ចឹងអញ្ចឹងអញ្ចឹងអញ្ចឹងអញ្ចឹងញាតិញោមឃើញខ្លួនឯងហ្នឹងហើយមានលើលើអាត្មាថាអីទៀតលោកគ្រូគាត់បរៀនបានទៅដំណាក់នេះហ្នឹងហើយត្រូវហើយត្រូវហើយដូចគ្រូបរៀន business ដល់ធ្វើ business មែនតើមានគ្រូអ្នកធ្វើណាហ្នឹងហើយសិស្សអ្នកធ្វើតាអ្នកបរៀនហ្នឹងគាត់ថាជា guidance ឬក៏ថាជា guide មួយសម្រាប់ នឹងណែនាំគ្រូបរិញ្ញានយោបាយមិនដែលលើគ្រូណា ទៅធ្វើជានាយករដ្ឋមន្ត្រីផងគាត់បានតែត្រឹមណាត្រឹមបរិញ្ញាគេហ្នឹងហ្នឹងហើយហើយដល់ទៅធ្វើនយោបាយមែនទេអ្នកអនុវត្តផ្ទាល់អនុវត្តផ្ទាល់ត្រូវហើយហើយដល់ពេលធ្វើមែនទេមានទៅពឹងបញ្ញាគ្រូណាទៀតមិនបញ្ញាខ្លួនឯងហ្នឹងហើយចំណាស់ខ្លួនឯងអញ្ចឹងស្ដាប់យល់ខ្លាយទៅជាមានប្រយោជន៍ពិតប្រាកដវាទល់ទៅញាតិញោមយល់ហើយធ្វើដោយខ្លួនដោយខ្លួនឯងបាទ ប៉ុណ្្នឹងចុះណាហ្នឹងហើយបាទសូមអនុមោទនាណាប៉ុណ្្នឹងចុះចាំ ស្ដាប់ម្ដងទៀតកណ្ដយល់ហើយអាត្មាកាន់ផ្ដាំថាធัวដែលកើតបញ្ញា ស្ដាប់ទៅឆាប់កើតបញ្ញាហើយប្រតិបត្តិឆាប់តិចចិត្តណាគឺធัวដែលពាក់ព័ន្ធនឹងជីវិតយើងនឹងត្មងពាក់ព័ន្ធនឹងអធ្វា6នឹងត្មង ធូរណាដែលនិយាយឋានសួគ៌ឋានរកច្រើនពេកគ្មានចម្រើនចិត្តទេចម្រើនតែចង់បានឲ្យខ្លាចបើថានិយាយឋានសួគ៌ស្អាតស្អាតស្អាតចង់ទៅ ចង់ទៀតហ៎និយាយពីរក់រក់រក់ខ្លាច អានឹងចម្រើនខ្លាចឲ្យចង់ហើយដល់យើងស្ដាប់ធូរណាដែលអាចពិសោធន៍បានតាមជីវិតរាល់ថ្ងៃនេះ វាចម្រើនភាពនឹងថឹងក្នុងចិត្តណាតិចចិត្តនឹងវាមកហ្នឹងហើយបាទបាទសាធុ ណានេះបានគណាយកច្រើនបានច្រើនតែខំកូនមួយកូនពឹសពេកកូនវាទុំទុំវិតោទោសោសន្តោខមក្តាំបានយ៉ាងវត្តតាំងកេន